បាទសូមគោរពជម្រាបសួរទៅដល់បងប្អូនបងប្អូនគ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយទៀតអីតាក់ទងទៅនឹងបងប្អូនយើងដែលគាត់ទទួលបាន100បាន 100k subscriber ហើយគាត់ចង់ស្នើសុំតាក់ទងជាមួយនឹងប៊ូតុង silver បាទគឺជានិយាយទៅជារង្វាន់អញ្ចឹងណាជារង្វាន់របស់ YouTube ណាធម្មតាតែនៅពេលដែលយើងបានប្រហែល100,000 subscriber ហ្នឹងគឺយើងទទួលបានប៊ូតុង silver មួយបាទអញ្ចឹងដល់ពេលយើងបាន1លានបានមួយទៀតដល់ពេលយើងបាន10លានបានមួយទៀតអូខេ អញ្ចឹងដើម្បីធ្វើការស្នើសុំវីដេអូមួយនេះខ្ញុំចុំខ្ញុំខ្ញុំសូមនិយាយបើសិនជាបងប្អូនយើងគាត់អត់ទាន់ចេះរបៀបក្នុងការ verify ពេលបាន 100k ណាបាន 100k subscriber ហ្នឹងអត់ចេះឲ្យគេ verify អាអារបៀបក្នុងការឲ្យ click នៅលើនៅលើ channel របស់យើងណាអាហ្នឹងអ្នកទាំងអស់គ្នាអាចមើលនៅក្នុងបាវីដេអូទី1របស់ខ្ញុំអញ្ចឹងណាខ្ញុំដាក់ link នៅក្រោម description ហ្នឹងហើយបន្ទាប់មកទៀតវីដេអូនេះគឺខ្ញុំធ្វើសម្រាប់អ្នកដែលគាត់ verify ហើយតែគាត់ចង់បានប៊ូតុង silver ចឹងណា បាទអញ្ចឹងតកតងនឹងបតុង silver នេះដែរគឺខ្ញុំធ្វើទី1ចង់ចែករំលែកទៅដល់អ្នកនរគ្នាទី2គឺចង់ទុកមើលខ្លួនឯងព្រោះថាជាបទពិសោធន៍ទី1របស់ខ្ញុំដែរដោយសារ channel ធំរបស់ខ្ញុំហ្នឹងហើយគឺខ្ញុំស្នើសុំហ្នឹងគឺខ្ញុំសួរមិត្តភ័ក្តិសួរ fan ផងស្វែងរកផងនៅពេលដែលទទួលបានជោគជ័យគឺខ្ញុំធ្វើវីដេអូទុកជាអនុស្សាវរីយ៍មួយក៏ដូចជាចង់ចែករំលែកទៅដល់អ្នកដែលអត់បានអូខេអញ្ចឹងដំបូងហ្នឹងគឺនៅពេលដែលអ្នកទាំងអស់គ្នាបាន គ្រប់ 100k subscriber អ្នកទាំងអស់គ្នាសុំធ្វើការសុំ verify សិនអញ្ចឹងអ្នកទាំងអស់គ្នាមើលនៅវីដេអូខាងក្រោមហ្នឹងណា ពេលដែលយើង ស្នើសុំហើយយើងមិនឆ្ងល់អីទាំងអស់បាទនេះវាធម្មតាពេលដែលយើងស្នើសុំហើយវាចេញអ្នកទាំងអស់គ្នាពេលដែលឆែកមើលនៅក្នុងនេះគឺវាអត់មានអត់តន់ឃើញអីគឺអ្នកទាំងអស់គ្នាមិនឆ្ងល់ទេយើងទុកវាចោលសិនប្រហែលរយៈពេលកន្លះខែឬមួយខែទៅយើងមិនធ្វើទាំងអស់បានទេថាយើង verify ហើយចឹងណាយើងទុកវាចោលបន្ទាប់មកទៀតនៅពេលដែលដល់ថ្ងៃគេគឺគេនឹងផ្ញើជានេះអឺជាអសរខាងលើគេនេះ congratulation អញ្ចឹងណា 100k subscriber អញ្ចឹងទៅ អញ្ចឹងគឺគេមានកូដបានន័យថាគេមានកូដមួយហ្នឹងគឺផ្ញើឲ្យយើង បាទគេមានកូដមួយផ្ញើឲ្យយើងហ្នឹងគឺឲ្យយើងដាក់ថា claim now claim now ណាព្រោះខ្ញុំដំបូងខ្ញុំឆ្ងល់ខ្ញុំភ័យដែរពេលដែលខ្ញុំ verify ហើយខ្ញុំឆ្ងល់ថាហេតុអីបានគេអត់ផ្ញើ email ឲ្យហេតុអីបានគេអត់ផ្ញើឲ្យទាំងអស់ស្ងាត់ឈឹងអញ្ចឹងណាយើងស្មានតែយើងអត់អាចទទួលយកបានជាមួយនឹងប៊ូតុង silver ហ្នឹងចេះតែខំរកវិធីសាស្ត្រតាមពិតអត់ទេ អ្នកទាំងអស់គ្នាត្រូវចាំវាសិនមិនបាច់ខ្វល់អីទេយើងខំមកធ្វើវីដេអូទៅ បាទអញ្ចឹងដល់ពេលដែលវាចេញបែបហ្នឹងវាចេញបែបហ្នឹងគឺយើងយើង claim ណាមកពេលដែលយើងចុច claim ណាហើយគឺវានឹងឃើញតម្រងបែបនេះអញ្ចឹងគឺខ្ញុំ skin shot ទុកឲ្យមើលទេបាទនេះគឺវាចេញតម្រងបែបនេះនៅពេលដែលវាចេញតម្រងបែបនេះអ្នកទាំងអស់គ្នាត្រូវយកអាកូដដែលគេឲ្យ claim ណាហ្នឹងណាយក copy មកដាក់កន្លែងទៅនេះបាទអញ្ចឹងគឺនេះខ្ញុំថតទុកឲ្យមើលគឺយើងត្រូវ copy កូដហ្នឹងហើយនេះយើងនេះគ្រីសអាកន្លែងនេះមកកន្លែង robot នេះនេះយើងគ្រីសអាហ្នឹងហើយយើងធ្វើការគ្រីសខាងក្រោមហើយ continue អូខេបន្ទាប់មកទៀតវាចូលដល់ដំណាក់កាលមួយទៀតនេះកន្លែងនេះយើង continue ទៀតមកយើងចុចបាទចុចបន្ថែមទៀតមកបាទរួចដល់ដំណាក់កាលមួយទៀតគឺមកដល់ចំណុចតនេះគឺអ្នកទាំងអស់នេះត្រូវទៅពេញបាទគឺយើងនៅប្រទេសឯគេកម្ពុជាឈ្មោះអីបាទ first name last name ឃើញទេអាកន្លែង company កន្លែង company នេះអ្នកទាំងអស់គ្នាត្រូវ តំណឹងមិនឆ្ងល់ទេដាក់ឈ្មោះយើងក៏បានដែរណាតំណឹងណាយើងមិនខ្វល់តំណឹងទេអញ្ចឹងយើងដាក់ឈ្មោះយើងទៅហើយកន្លែងអត្តរេសយើងត្រូវដាក់ខេត្តយើង ស្រុកយើងទៅកន្លែងខាងក្រោមនេះយើងត្រូវដាក់ស្រុកយើងនៅទៅអាពីខាងលើហ្នឹងណាបាទអញ្ចឹង address នេះវាអត់សូវប្រមាណឯសំខាន់នេះ city ហ្នឹងគឺយើងត្រូវដាក់គេ យើងត្រូវដាក់គេភ្នំពេញហ្នឹងទៅបាទ province ហ្នឹងគឺខេត្តរបស់យើងហ្នឹងទៅខេត្តអីគេដាក់ហ្នឹងទៅអញ្ចឹងណា ហើយ postal code នេះអ្នកទាំងអស់គ្នាត្រូវដាក់យក postal code តំបន់របស់យើងក៏ដល់ក៏បានឬក៏អាចយកនៅកន្លែងទីក្រុងភ្នំពេញក៏បានដែរអញ្ចឹងបើខ្ញុំខ្ញុំដាក់តំបន់ខ្លួនឯងបន្ទាប់មកលេខទូរស័ព្ទរបស់យើងត្រូវដាក់បូក885ហ្នឹងទៅឧទាហរណ៍015អញ្ចឹងយើងមិនដាក់0ទេដាក់15 40 40 05រួចធ្វើការ continue ទៅបាទដល់ពេលដែលធ្វើការ continue ហើយហ្នឹងគឺយើងនឹងបានផ្ទាំងមួយទៀតគឺវាចេញមកបែបនេះអញ្ចឹងគេសួរយើងហើយគេសួរថាតា address របស់យើងនឹងវាត្រូវអត់បើយើងអត់ត្រូវយើង edit សារថ្មីទៅហើយបើសិនតែយើងត្រឹមត្រូវហើយយើង confirm order នេះទៅបន្ទាប់ពី confirm order ហើយគឺចប់អញ្ចឹងអ្នកទាំងអស់នេះត្រូវរងចាំ Gmail នៅពេលដែលក្រុមហ៊ុនគាត់ប្រហែលជាខ្ទង់មួយថ្ងៃពីរថ្ងៃវាផ្ញើ email មកថាអឺប៊ូតុង silver យើងចាប់ដើមធ្វើហើយអញ្ចឹងប្រហែលជារយៈពេលមួយសប្តាហ៍ទៅពីរសប្តាហ៍គឺអាចផ្ញើមកដល់យើងអញ្ចឹងយើងចាំទៅអ្នកទាំងអស់គ្នាសំខាន់លេខទូរស័ព្ទហើយនិង address postal code ឲ្យត្រឹមត្រូវអញ្ចឹងណាដល់ពេលដែលដល់ថ្ងៃគេគឺតាក់ទងមកយើងហើយខាង UPS ខាងក្រុមហ៊ុនដឹកជញ្ជូននេះទៅគាត់តាក់ទក់មកយើងអីអញ្ចឹងគាត់តាក់ទងយើងអ្នកទាំងនេះត្រូវគិតទូរស័ព្ទផងទូរស័ព្ទហ្នឹងដាក់លេខណាដែលយើងប្រើហើយត្រូវចាំបើសិនជាក្នុងអំឡុងពេលដែលយើងត្រូវចាំយើងត្រូវចាំទៅចាំរហូតទៅដល់ថ្ងៃគេទេមកគេទេមកឲ្យប្រហែលជាຕົងមកទឹកឈៀងពីទឹកអីបានហើយអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគ្រាន់តែចង់ចែករំលែកទៅដល់បងប្អូនយើងដែលគាត់ថ្មីថ្មីដូចខ្ញុំហើយគាត់ទៅទទួលបានគាត់ឆ្ងល់អញ្ចឹងណាព្រោះខ្ញុំខ្ញុំពិបាកដាក់រកវីដេអូហ្នឹងណា ខ្ញុំពិបាករកឲ្យភ័យទៀតមិនដឹងធ្វើអីទៅអីទេបាទចេះតែឆ្ងល់ថាមិនអាចបានអញ្ចឹងហើយខ្ញុំព្យាយាមសួរមិត្តភ័ក្តិសួរ fan សួរអញ្ចឹងទៅហើយព្យាយាម research ផងហ្នឹងហើយតែពិតវា easy វាមិនតិចតែមួយតែយើងអត់ដឹងយើងចាប់ភ័យអញ្ចឹងណាខ្លាចវាអត់បានអញ្ចឹងទៅ អញ្ចឹងវិធីសាស្ត្រហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើសិនជាមានចំណុចណាខ្វះខាតសូមមេត្តាខន្តីបេះតោទាំងអស់គ្នាហើយបើសិនជាគ្រប់ត្រនៅវីដេអូបែបអញ្ចឹងអញ្ចឹងទៀតអូខេកុំភ្លេចជួយ like subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីទៀតក៏ដូចជាកុំភ្លេចជួយ comment លើកទឹកចិត្តផងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត